Lord, I thank you for sunshine, thank you for rain, thank you for joy, thank you for pain. It's a beautiful day, it's a beautiful day, it's a beautiful day. Sometimes life is good, but then trouble comes my way. in trouble, I lift my hands and pray that your will be done in the rain or sun. It's a beautiful day. I don't want to act too high and mighty, cause tomorrow I may fall down on my face. Lord, I thank you for sunshine. Thank you for rain. Thank you for joy. Thank you for pain. It's a beautiful day. your day កេបាទអញ្ចឹងពីអ្នកយើងបនលេងជាមួយនឹងដេប្រាមានដំណឹងចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាថាកុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី27 28ខែមករាយើងហ្នឹងដើម្បីអបអរគម្រប់ខួប ដំណឹងល្អមកដល់ប្រទេសកម្ពុជារយៈពេល100ឆ្នាំហើយពីអ្នកយើងក៏ចូលរួមធ្វើជា MC នៅឆាកតូច នៅឯ Zone B ផងដែរ ហើយយើងមានហ្គេមសបាយសបាយលេងនៅថ្ងៃនោះគឺថ្ងៃទី27អញ្ចឹងយើងមាន27 28តែពីអ្នកខ្ញុំគឺនឹងលេងហ្គេមនៅ zone B ឆាកតូចនៅថ្ងៃទី27ម៉ោង9ព្រឹកតទៅហើយហ្គេមយើងមានទាំងការសបាយរីករាយក៏ដូចជាមានរង្វាន់សម្រាប់បងប្អូនទាំងអស់គ្នាដែលចូលរួមលេងជាមួយពួកយើងអញ្ចឹងកុំភ្លេចទាំងអស់គ្នាចូលរួមទាំងអស់គ្នាអ្នកដែលអត់ទាន់បានទិញសបត់កុំភ្លេចទិញសបត់ទៅហើយអ្នកដែលអត់សបត់ទេចាំម្ដងថ្ងៃចាំទិញសបត់ក៏បានដែរហ្នឹងហើយសំខាន់យើងបានទៅចូលរួមដើម្បីអបអរគម្រប់ខួបមរ រដាក់ដំណឹងល្អ100ឆ្នាំមកដល់ប្រទេសកម្ពុជាយើងអញ្ចឹងចូលរួមទាំងអស់គ្នា and អរគុណ bye bye សូមព្រះប្រទានពរជំរាបលា